ក្នុងការដែលពុទ្ធបរិស័ទយើងដើម្បីនឹងមានជីវិតរស់នៅ ជាសុខនឹងគឺតេតងនឹងផ្លូវចិត្តដែលបានទទួល នៅ ការចេះដឹងនឹងឯងចឹងប៉ុណ្ណាដូច្នេះខ្ញុំប្រកាសណានឹងរតនីនៅពធัว កណា3ចំណុចកណាក្នុងជីវិតយើងរស់នៅប្រចាំថ្ងៃហ្នឹងចូលរួមជាមួយនឹងធម្មទានរបស់គុណចាស់ទី1គឺយើងត្រូវចេះត្រូវពូកែ ក្នុងការស្រឡាញ់ខ្លួនយើងតាមព្រះពុទ្ធដីកាដែលព្រះអង្គសម្ដែងថាអត្តានញ្ជេបយ៉ាងជាញេរៈខៃយនាំសុរៈកតាំងសណ្ណងអញ្ញតរង្គយមំបដិជាភេយបណ្ឌិតោតែក្រំតែយកកលាស់គាថាខាងដើមត្រង់ដែលថា បើដឹងថាខ្លួនឯងជាទីស្រឡាញ់ក៏បីរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អកណាហ្នឹងឯងធម្មតាយើងស្រឡាញ់ខ្លួនយើងដើម្បីសេចក្តីសុខរស់នៅហើយបងប្អូន កូនចៅមេដាបិតាភរិយាស្វាមីយើងប្រាថ្នាឲ្យបានសេចក្តីសុខកណា ចឹងគឺយើងមានព្រះពុទ្ធដីកាមកបាទៀតថាអត្តានังឧបមាំងកត្វាព្រោះណាគឺថាធ្វើខ្លួនឯងឲ្យជាឧបមានៅពេលដែលយើងដឹងថាខ្លួនយើងជាទីស្រឡាញ់ចឹងទៅហើយយើងគោរពពុកម្ដាយបងប្អូនយើងណាស់ចឹងទៅក៏យើងគិតគិតដល់ថាចិត្តយើងចិត្តគេ នឹងឯងរហូតដល់ទៅថាទ្រូងយើងទ្រូងគេថ្លើមយើងថ្លើមគេអីចឹងទៅណាបេះដូងយើងបេះដូងគេអីចឹងទៅអានឹងគឺថាយើងចិត្តតែព្រាបបានហើយបើបាលីថាអត្តាណੰឧបមាកត្វាធ្វើខ្លួនឯងឲ្យជាឧបមាជាគ្រឿងប្រៀបធៀបដល់ចឹងយើងមានការកាត់បន្ថយ នៃការដែលយើងត្រូវបៀតបៀនអ្នកដតីដោយប្រការផ្សេងផ្សេងខឹងស្អប់អីអីទៅនឹងឯងទាំងប៉ុណ្ណាពីព្រោះយើងមានខ្លួនយើងជាគ្រឿងប្រៀបធៀបនឹងឯងចឹងយើងស្រឡាញ់ឪពុកម្ដាយស្រឡាញ់បងប្អូនកូនចៅស្រឡាញ់ជីវិតរស់នៅដើម្បីឲ្យបានសេចក្តីសុខ ហើយយើងបានសិក្សាដល់ទៅបរមត្តធัวចិត្តចេតសិករូបទៅទៀតយើងកម្មតែច្បាស់លាស់ទៅទៀតទៅណាតាមពិតទៅក្នុងការដែលយើងមានការគ្រប់គ្រងស្រឡាញ់ចិនបីបាច់មើលថែប្រកាយប្រកម្មខ្លួនយើងហ្នឹង ក៏គឺចិត្តចេតសិករូបនឹងឯងចឹងនឹងឯងវាអត់មានយើងអីដតីផ្សេងពីចិត្តចេតសិករូបនឹងទៅទៀតទេហើយអ្នកដតីក៏តែចិត្តចេតសិករូបដូច្នេះដែលថាយើងនឹងគ្រាន់តែសន្និមត់នឹងឯងអ្នកដតីក៏សន្និមត់ប៉ុន្តែ លើសពីសន្មតទៅវាមានអាការចាប់ប្រកាន់ប្រកាន់ឧបាទានខណ្ឌនឹងឯងចឹងយកមកធ្វើជាខ្លួនយើងមែនទេអញ្ចឹងទៅហើយយើងអាចកំណាញ់ជាមួយនឹងអ្នកដតីណាកំណាញ់ឬក៏អាចនឹងបៀតបៀនដោយប្រការផ្សេងផ្សេងដោយកាយដោយវាចានឹងណា ដោយជាបាបតិចិត្តហើយអាចនឹងសម្លាប់អាចនឹងប្រហារអីមិនថាតែនោះទេសัตว์អីនឹងក៏ដោយដែលយើងគិតថានឹងជាអ្នកដតីចាំទៅហើយយើងគិតឲ្យខ្លួនយើងនឹងឯងមានបានអីបណ្ណាបណ្ណាក៏បានដែរយើងកំណាញ់ជាមួយអ្នកដតីប៉ុន្តែសម្រាប់ខ្លួនយើង ទោះជាយើងមាន10000ដុល្លារក៏យើងឲ្យខ្លួនយើងមាន1លានដុល្លារមាន1000លានក៏យើងឲ្យខ្លួនយើងឲ្យវាមានខ្លួនយើងមែនតែនជាអ្នកបានទៅវាអត់ទេវាមានតែចិត្តចេតសិករូបហ្នឹងកណាសភាវៈធัวហ្នឹងបើនិយាយថាតែមួយគឺសភាវៈបើនិយាយថា2គឺនាមមួយរូបមួយបើនិយាយថា3គឺចិត្តចេតសិករូប បើនិយាយថា4គឺកាយវេទនាចិត្តធម៌បើនិយាយថា5ឧបាទានខណ្ឌ5បើពោលថា6គឺលោក6ភ្នែកជាជាចំោះកណ្ដាលកាយចិត្តនឹងដែលមាននាមរូបប្រព្រឹត្តទៅតាមវាទាំង6ហ្នឹងតែប៉ុណ្ណឹងហើយយើងចាប់យកមកធ្វើ ជាខ្លួនយើងយើងត្រូវរវល់វល់ចិនបីបាច់មើលថែប្រកែប្រកាន់លើកតម្កើងទៅមែនទេទាំង ទៅណាស់ប៉ុន្តែកន្លែងហ្នឹងមានជំរឿតលតែពុទ្ធបរិស័ទយើងអប់រំទៅក្នុងសិលសមាធិបញ្ញា មានសមថៈមានវិបស្សនា ទៅយើងអាចកំណត់ឧបាទានខណ្ឌ5ទៅវារួបយើងក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងអត់មានទេមានតែធัวដែលកើតពីបច្ច័យតែប៉ុណ្ណឹងទេប៉ុន្តែវាមានឧបាទានចាប់យកមកធ្វើខ្លួនយើងឧបាទានវាកើតពី អវិជ្ជាដែលអត់ដឹង ប៉ុន្តែមានអ្នកដឹងណាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយបានព្រះខេណាស្របបានកំចាត់បងការមិនដឹងនឹង ទៅពលឺភ្លឺស្វាង នៅ ក្នុងជីវិតព្រះអង្គនឹងអស់សេចក្តីប្រកាន់ទៅចឹងទៅគឺព្រះអង្គអស់មានសេចក្តីទុកនៅ ក្នុងបហបរតិហើយហើយហេតុដែលនាំឲ្យមានសេចក្តីទុកមានជាតិជារាមរណៈតទៅទៀតហ្នឹងក៏អត់ អត់មានឈ្មោះថាព្រះអង្គធ្វើដំណើរយាងទៅកាន់ព្រះនិព្វានព្រោះអត់មានជាតិជារាមរណៈតទៅទៀតព្រោះណាហ្នឹងឯងហ្នឹងគឺព្រះអង្គបាន ត្រាស់ដឹងហើយព្រះអង្គសម្ដែងប្រាប់យើងព្រោះអាការៈនៃ ពុទ្ធសាសនា មាន3មួយអភិញ្ញាយ៉ាង គឺព្រះអង្គសម្ដែងឲ្យដឹងមិនមែនដើម្បីមិនឲ្យដឹងទេទី2សនិទានណាង គេថាព្រះអង្គប្រកាសមានហេតុមាននិទានហ្នឹងគឺហេតុមិនមែនអត់ហេតុទេ ទី3គឺសัพបរិហារិយ៉ាងព្រះអង្គទ្រង់ប្រកាសសម្ដែងនៅព្រះធម៌ហ្នឹងជាអស្ចារ្យដែលឲ្យអ្នកដែលបានដឹងធម៌ដែលព្រះអង្គសម្ដែងប្រព្រឹត្តទៅតាមហេតុហ្នឹងគឺសម្រេចមគ្គផលបាននឹងហៅថាសัพបរិហារិយ៉ាងជាអស្ចារ្យអញ្ចឹងចឹងសម្បត្តិដែលជាលោកកតរៈ កូណាជាការអស្ចារ្យណាស់នឹងឯងបាននៅ សម្បត្តិអ្វីអ្វីក្នុងលោកនឹងគឺមិនរួចផុតចាកជាតិជារមរណៈមិនរួចផុតពីការទទួលនៅឧបាទានខណ្ឌ5ហ្នឹងយកមកចិញ្ចឹមបីបាច់មើលថែប្រកែប្រកម្មរវល់អស់មួយជាតិគណៈប្រកម្មណាស់ស្ដីថាអីឲ្យបានទេ នឹងឯងកាយប្រកម្មខ្លួនឯងឲ្យវាមានខ្លួនឯងមែនទេទៅអត់ទេនឹងឯងគឺឧបាទានខណ្ឌ5តែប៉ុណ្ណឹងទេ អត់មានអីសម្រាប់ឲ្យរវល់សោះអត់មានអីសម្រាប់ឲ្យខ្វល់សោះប៉ុន្តែឧបាទាននឹងចាប់យកមកធ្វើឲ្យរវល់ឲ្យខ្វល់ប្រកាន់ធ្វើធ្វើមានខ្លួនឯងមែនតែនអញ្ចឹងទៅចឹងប៉ុន្តែរួចអស់មកអត្តភាពទៅ ត្រូវទទួលអត្តភាពមួយទៀតដែរ យកមកប្រកម្មធ្វើខ្លួនឯងរវល់ចឹងហើយមិនមែន10ជាតិរួចឯណាចឹងមិនមែន100ជាតិរួចណាដរាបណាដែលមិនទាន់មានការដឹងហើយការដែលដឹងបញ្ញខណ្ឌហ្នឹងគឺតលតែប្រពុតបានត្រាស់មានប្រពុតសាសនាអញ្ចឹងមកទៅអាចដឹងបានអញ្ចឹង ដែលអស់ពុទ្ធសាសនាហើយអត់មាននរណាណែនាំឲ្យយើងបាន ដឹងនៅបាទានខណ្ឌទេក្នុងកំណើតអីកំណើតអីគោកបីកែឆ្មាមនុស្សទេវតាប្រអិនប្រព្រំគឺចេះតែចាប់យកមកធ្វើខ្លួនឯងណាមិនមានថាក្នុងឋានៈណា ជាតិណាកំណើតណាវណ្ណៈណាទេគឺថាចេះដឹងអ្វីអ្វីទាំងអស់សពគ្រប់ក៏ប៉ុន្តែគឺអត់បានដឹងអំពី អត្តភាពនឹងឯងចឹងអត់បានដឹងម្ល៉េះហើយអាការដែលអត់ដឹងគឺអវិជ្ជាហ្នឹងនាំឲ្យចាប់ប្រកម្មហើយប្រកម្មហ្នឹងឯងនាំឲ្យកើតទុកចឹងនឹងឯងតែប្រកម្មទៅ ដោយការហួងហែងទៅអ្វីអ្វីវាប្រែប្រួលទៅតាមធម្មតាធัวហ្នឹងក៏អត់បានសិក្សាការប្រែប្រួលហ្នឹងទេអត់មានអ្នកណាបង្ហាត់បង្រៀនអីអនិច្ចំទុក្ខំអនត្តាអីទេចេះតែកើតទុកអញ្ចឹងតែប៉ុណ្ណឹងទៅចឹង ដែលហៅថាវិបយោគទុកទុកព្រោះការ ប្រត់ប្រាស់ចាកស័ព្ទនិងសង្ខារដែលជាទីស្រឡាញ់ជាទីពេញចិត្តនឹងគណាហ្នឹងឯងអានឹងមកពីលោភៈជាឧបនិស្សយបច្ច័យហើយទុកមួយទៀតហៅថាសម្បយោគទុកជួបប្រសពសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តអានឹងដោយអំណាចទោសៈដែលជួបទៅក៏កើតទុក្ខ ហើយដល់ទៅមោហៈវានាំឲ្យយ៉ាំប្រឆាំងនៅលៈបតិតាមបតុកប្រាថ្នារបស់ណាមិនបានរបស់នោះអានឹងវាវានាំឲ្យមានសេចក្តីទុកទៅតាមសេចក្តីប្រកម្មហ្នឹងលោភៈទោសៈមោហៈហ្នឹងបើអប់រំចម្រើនអលោភៈតាមអវាទរបស់ព្រះអង្គរឿយរឿយទៅអានឹងវាកាត់បន្ថយវាលះនៅវិបយោគតុកហ្នឹង ព្រោះយើងបានដឹងរបស់ដែលមិនទៀងហ្នឹងគឺជាការពិតរបស់សង្ខារធោយើងក៏សិក្សាគឺថាមជ្ឈមបដិបទាផ្លូវកណ្ដាលគឺមិនមានចាប់យកទៅតាមការស្រឡាញ់ពេញចិត្តហើយក៏មិនមានបន្ទុះតោះជាមួយនឹងអ្វីអ្វីជាសេចក្តីពិតប៉ុណ្ណាគឺប៉ុណ្ណឹងការពិតហ្នឹងអញ្ចឹងទៅវាអត់មានសេចក្តីទុកនឹងកើតឡើងទេ ហើយនឹងដោយអលោភៈហើយដល់អតោសៈវាចម្រើននៅមេត្តាករុណាទៅជួបប្រសពនៅសត្វនិងសង្ខារដែលជាទីដូចថាតោះចិត្តជាទីដែលស្អប់ចឹងទៅនឹងឯងចឹងវាកើតទុកហើយមិនស្រឡាញ់មិនពេញចិត្តនឹងដល់ទៅយើងស្អប់ ចឹងទៅវាកើតទុកខ្លួនឯងចាស់សេពីរឿងសេចក្តីហ្នឹងដល់អញ្ចឹងគឺយើងក្រំតែអប់រំចម្រើនមេត្តាទៅព្រោះគ្រប់គ្នាទាំងអស់សុទ្ធតែប្រាថ្នាសេចក្តីសុខយើងពិនិត្យមើលតាមហ្នឹងចឹងគ្រប់គ្នាណាទាំងអស់មិនថាបុគ្គលណាលទ្ធិណាសាសនាណាអីទេ បើមិនមានលោភៈទោសៈមោហៈទេមានដដាធ្វើអីខុសបន្តិចបន្តួចអកុសលកម្មទុច្ចរិតអីគឺអត់មានទេនឹងឯងអាហ្នឹងឯងដែលនាំឲ្យយើងយល់ដឹងដល់បរមត្តធัวហ្នឹងណាហ្នឹងឯងគឺអកុសលកម្មកើតមកពីលោភៈទោសៈមោហៈ នឹងឯងដល់តែយើងបានអប់រំបញ្ញា ទៅវាអត់បានប្រកាន់លោភៈទោសៈមោហៈហ្នឹងជារបស់អ្នកណាទេព្រោះអត់មានអ្នកណាធ្វើលោភៈទោសៈមោហៈឲ្យខ្លួនឯងទេហើយដកតែលោភៈទោសៈមោហៈចេញស្មើព្រះអរហន្តបាត់ហើយមានអ្នកណាធ្វើអីខុសទេមានអ្នកណាធ្វើអីអាក្រក់ទេអ្នកណាក៏ដោយអ្នកណាក៏ដោយនឹងឯងអ្នកដែលយើងស្អប់ប្រពន្ធណាក៏ដោយពុទ្ធបរិស័ទនឹកតែអ្នកណាដែលយើងស្អប់ជាងគេនឹកតែ ហើយនឹកទៅឲ្យឆ្លាតថាដកលោភៈទោសៈមោហៈពីគាត់ចេញទៅគាត់មានធ្វើអីខុសស្មើនឹងព្រះអរហន្តបាត់ហើយហើយបើព្រះអរហន្តយើងមានអីតោះទៀតមានតែគោរពមានតែជ្រះថ្លាដូច្នេះអានេះវារឿងរបស់វត្តដាក់លោភៈទោសៈមោហៈនឹងទេតា ដែលនាំឲ្យប្រព្រឹត្តមិនល្អដោយប្រការផ្សេងផ្សេងសត្វលោកវាទៅជាអ្នករួងគ្រោះទៅវិញអានឹងដែលយើងកម្មយកបញ្ញត្តិមកជាអារម្មណ៍សត្វតែជាអ្នករួងគ្រោះដូចលិចសពើក្នុងសមុទ្រអីចឹង មិនអាចទៅបន្ទោសថាណាធ្វើសមុទ្រណាធ្វើខ្យល់ព្យុះអីទេគឺវាត្រូវលិចលង់ទៅយើងមានពងមានក្តារអីចែកគ្នាតោងទៅហែលទៅរកោះរត្រើយទៅឲ្យរួចអំពីលោភៈទុសៈមោហៈហ្នឹងដល់តែយើងយល់ដឹងចឹងទៅវាចម្រើនមេត្តាចិត្តដល់អញ្ចឹងវាវាកំចាត់បងនៅ តោសៈហ្នឹងវាទៅជាអតោសៈអញ្ចឹងវាអត់មានអាសម្បយោគតុកហ្នឹងទេជួបគ្នាចឹងចឹងទៅគ្រាន់តែដូរពីពីស្អប់ហ្នឹងមកជាមេត្តាហើយឬក៏មានការឲ្យអភ័យទៅគឺអត់មានកើតទុកទេហ្នឹងឯងហើយនឹងបញ្ញាអមោហៈហ្នឹងគឺបញ្ញាអឺ មិនបាននៅរបស់ណានឹងជាទុកដោយមោហៈដល់ទៅមានបញ្ញាកើតឡើងយល់ដឹងថាយើងមិនមែនចេះតែបានអ្វីអ្វីពីក្នុងលោកនេះទេតណានឹងឯងតែក្នុងលោកនេះយើងមិនអាចចិត្តតែចង់បានអ្វីហើយបានដូចចិត្តទេអាហ្នឹងឯបញ្ញាយល់ដឹងព្រោះអីព្រោះអ្វីអ្វីគេមានហេតុរបស់គេ ត្រឹមត្រូវទាំង នឹងឯងយើងក៏ចូលចិត្តអ្វីអ្វីដែលត្រឹមត្រូវនឹងណាមានហេតុត្រឹមត្រូវបានកើតឡើងអញ្ចឹងនឹងឯងដូច្នេះអាការដែលយើងចង់វាចិត្តតែចង់ហើយកុំនិយាយត្រឹមតែអត់សូម្បីតែបានមកក៏វាអ្វីអ្វីហ្នឹងជាគ្រឿងស្រឡាញ់ជាគ្រឿងជាប់ជំពាក់มันអាចឲ្យយើងគ្រប់គ្រាន់ទៀតអ្វីអ្វីក្នុងโลกហ្នឹងណានឹងឯងតែតែបើយើង ដូរមកជាថាយើងចង់បានសម្រាប់បំកសលសម្រាប់មគ្គផលសម្រាប់ព្រះនិព្វានវិញអានឹងគឺនាំឲ្យយើងមានសេចក្តី ប្រឹងប្រែងជាយាមអប់រំក្នុងទានសិលភាវនាទៅនឹងឯងហើយក៏មានបញ្ញាបានយល់ដឹងថាវ័យវ័យក្នុងលោកនេះមិនមែនចេះតែបានតាមចិត្តចង់ទេគ្រាន់តែយល់ត្រូវប៉ុណ្ណឹងមានសេចក្តី សុខហើយនឹងណាយល់ទៅតាមការពិតណា ព្រះអង្គទ្រង់បង្រៀនឲ្យយើងដឹងអ្វីអ្វីតាមការពិតហ្នឹងឯងអញ្ចឹងខ្ញុំកណារៀបរាប់សេចក្តីទុកអំពី លោកភៈនាំឲ្យមាន វិបយោគទុកទុកព្រោះការប្រត់ប្រាស់ចាកសត្វអសង្ខារដែលជាទីស្រឡាញ់ពេញចិត្តហើយតោសៈនាំឲ្យមានសម្បយោគទុកជួបប្រសពនៅសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់ពេញចិត្ត ហើយមោខៈនាំឲ្យមានយ៉ាំប្រឆាំងនៅលក្ខតិតាមបតុកបត្រារបស់ណាមិនបានរបស់នោះជាទុកអញ្ចឹងសេចក្តីទុកក្នុងជីវិតយើងហ្នឹងវាមិនមែនអ្នកដតីធ្វើឲ្យពីក្រៅមកទេវានៅលើលោភៈទោសៈមោហៈរបស់យើងទេអញ្ចឹងបានយើងខំប្រឹងធ្វើបុណ្យហ្នឹងដើម្បីចម្រើនអលោភៈវិញដើម្បីកាត់បន្ថយ នៅអវិបយោគតុក ចម្រើនអតោសៈដើម្បីកាត់បន្ថយនៅអសម្បយោគតុកចម្រើនបញ្ញា ដើម្បីយើង កាត់បន្ថយនៅ អាយំបច្ឆੰងនលៈបតិតាមបតុកនោះនឹងឯងអញ្ចឹងក្នុងសេចក្តីខ្ញុំកណ្ដារៀបរាប់មកគ្រាន់តែថាឲ្យយើងពូកែក្នុងការស្រឡាញ់ខ្លួនឯងហ្នឹងក្នុងសេចក្តីដែលថាខ្លួនយើងនេះ គឺនៅតែឧបាទានខណ្ឌអញ្ចឹងគ្រាន់តែសន្មត់ថាមិនមែនអ្នកដតេហើយក្នុងការដែលយើងស្រឡាញ់ខ្លួននេះព្រះអង្គទ្រង់សម្ដែងឲ្យមានខ្លួនឯងជាទីពឹងហើយខ្លួនយើងដែលអាចជាទីពឹងដែលអាចជួយខ្លួនយើងបានគឺតលតែមានចំណេះដឹងនិងគុណធម៌មានសមត្ថភាពនឹងឯងទាំងគឺថាអប់រំចម្រើនកុសលធម៌ជាលោកយៈដល់លោកកតរៈទៅទៅអាច កុសលធម៌ហ្នឹងបានជាទីពឹងនឹងឲ្យពុទ្ធបរិស័ទយើងចឹងកុំឲ្យយើងដោយថាយើងចេះស្រឡាញ់អ្នកដតីស្រឡាញ់ស្រឡាញ់ស្រឡាញ់តល់តែកើតទុកដោយសារតែស្រឡាញ់អ្នកដតីហ្នឹងអាហ្នឹងបានន័យថាយើងចេះតែស្រឡាញ់អ្នកដតីប៉ុន្តែអត់ប្រកែក្នុងការស្រឡាញ់ខ្លួនឯងហ្នឹងឯងយើងចេះតែ ចង់បានអ្នកដតីចង់ឲ្យអ្នកដតីនឹងឯងថិតថេរទៀងទាត់អីនៅជាមួយយើងរហូតអីអីអញ្ចឹងมันបានទេពីព្រោះយើងយើងធ្លាប់ជួបជុំគ្នាហើយនឹងឯងយើងឆ្លាតយើងខំធ្វើល្អឲ្យបានតាន់ពេលវេលាទៅ នឹងឯងដល់ពេលប្រត់ប្រាស់ទៅក៏យើងយើងមានអនិច្ចសញ្ញាសម្គាល់ថាមិនទៀងអញ្ចឹងទៅ ហើយយើងចេះស្រឡាញ់ខ្លួនឯងគឺមានការចម្រើននៅកុសលធម៌ឲ្យជាទីពឹងអាហ្នឹងឯងទោះជាអ្នកដតីនឹងឯងបោះបង់យើងចោលឈប់ស្រឡាញ់យើងក៏យើងនៅមានខ្លួនយើងដែលជាទីស្រឡាញ់នៃខ្លួនឯងហ្នឹង គឺអប់រំចម្រើននៅគុណធម៌ឲ្យបានល្អចឹងទៅរស់នៅជាសុខជាមួយគ្នានឹងគុណធម៌នឹងឯងជារមណីយដ្ឋានជាពោជនីយដ្ឋានហើយដោយគុណចាស់អញ្ចឹងគង់នៅក្នុងពុទ្ធភ្នោះមានចាំបាច់ថានឹងទៅតាមអ្វីៗក្នុងលោកនឹង នឹងឯងគឺប្រព្រឹត្តទៅតាមតែព្រះមច្ចរិយធัวដោយសិលសមាធិបញ្ញានឹងសិលសមាធិបញ្ញាអាចធានានាំគុណចាស់ទៅដល់ទីពឹងដែលជាឯកន្តបរមសុខគឺព្រះនិព្វានបាននឹងឯងហើយបើរបស់ក្នុងលោកវិញហ្នឹងគឺទីពឹងបានទេនឹងឯងអស់យ៉ាងហើយដូចនាងបដាចាអីហ្នឹងមើលគឺថាសុកចិត្តរត់ចោល ភូមិមកគ្រឹះរត់ចោលតកូលសិទ្ធិក្រុងសាវត្ថីម៉ែឪពុកម៉ែម៉ែមេដាបិតានឹងមុខមាត់ប្រពន្ធណាបណីគឺជាសិទ្ធិឡើងកលពរាជាសិទ្ធិណាណាក៏ស្គាល់អស់មកសាវត្ថីប៉ុន្តែបដាចាគឺថាដោយសេចក្តីស្នេហា ជាមួយនឹងបរោះអ្នកបំរើ នៅក្នុងផ្ទះហ្នឹងអ្នកបំរើបិតារបស់ខ្លួនហ្នឹងគឺថា កម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងខ្លាំងណាស់គឺរត់ចោលផ្ទះចោលតកូលចោលភូមិគ្រឹះវិមាន ប្រាសាទហ្នឹងទៅបានហើយមានសេចក្តីសុខនៅតែពីរនាក់ហ្នឹងធ្វើកូនខ្ទួមមួយនៅនឹងព្រៃហ្នឹងហើយប្រក់ស្មៅប្រក់ស្លឹកអីអីហ្នឹងគឺដូចពីមាន ទេវតាអញ្ចឹង ក៏ប៉ុន្តែវាអត់យឺនយូរវាមិនអាចទីពឹងបានពីព្រោះអីពីព្រោះបរោះនោះមិនមែនអរិយមេអង្គ8មិនមែនសិលសមាធិបញ្ញា មិនមែនមហាកុសល មិនមែនជាជាបញ្ញាដូច្នេះគឺថានាំឲ្យកើតទុក្ខនឹកផ្ទះនឹកឪពុកម្ដាយនឹករលឹកឃើញទោសកំហុសរបស់ខ្លួននឹងឯងហើយភ័យខ្លាចនៅពេលដែលគួរគ្រប់ខែមានរឿងកើតទុក្ខ ហេមលហាមហោខែរហូតវិកលចរិតឈួតទៅទៀតមើលមើលបរោះនឹងអត់អាចនាំបដាចាឲ្យរួចផុតចាកទុកបានទេនេះដោយសារឧបនិស្ស័យអភិនិហាបុណ្យបារមីពេញមកហើយបានមកជួបព្រះអង្គវត្តចេតពុទ្ធនឹងទេនឹងឯងដូច្នេះបានជាពុទ្ធបរិស័ទយើងនឹករលឹកដល់គុណរបស់ព្រះសង្ឃដែលព្រះអង្គអាស្រ័យព្រះមច្ចរិយធម៌ហើយពុទ្ធបរិស័ទបាសកបាសិកាយើងក៏អញ្ចឹង សមាទានសិលនិច្ចសិលអបោសុទ្ធសិលយើងសាងកម្លាំងនៃសេចក្តីស្រឡាញ់នេះកុំឲ្យទៅចាញ់បដាចាបដាចាសាងកម្លាំងនៃសេចក្តីស្រឡាញ់ហ៊ានរត់ចោលតកូលសិទ្ធិរត់ចោលម៉ែឪទៅបានទៀតនឹងឯងយើងសាងកម្លាំងនៃសេចក្តីស្រឡាញ់សន្ទុះនៃកម្លាំងដែលយើងស្រឡាញ់ទានសិលភាវនាសម្លាក់យើងស្រឡាញ់បុណ្យស្រឡាញ់គុណស្រឡាញ់ព្រះមច្ចរិយធម៌ហ្នឹងស្ទុះចេញអំពីដែនដីរបស់មេនេះ នឹងឯងគឺថាសិលសមាធិបញ្ញាធានាធានាថាអ្នកដែលមកតាមខ្ញុំខ្ញុំធានានាំទៅកម្មទីបំផុតទុក គឺព្រះនិព្វានមិនឲ្យអាឡោះអាល័យមិនឲ្យវិលត្រឡប់មករੂកដែនដីរបស់មច្ចរាជមកកើតទុកមកលហេមលហាមអីទៀតទេធានាថានាំឲ្យបានសុខ អលយៈសមត្ថេតោកាត់ផ្ដាច់នៅសេចក្តីអាល័យវត្តដោវិឆេតោរួចផុតពីវត្តដាក់បានមើលមើលបើបើយើងមានទីពឹងអញ្ចឹងហើយសិលសមាធិបញ្ញានឹងនៅ ណានៅក្នុងខ្លួនយើងនឹងអញ្ចឹងបានថា ឲ្យយើងពូកែក្នុងការស្រឡាញ់ខ្លួននឹងគឺត្រូវអាស្រ័យទីពឹងនឹងឯងឲ្យបាន ពិតប្រកបដើម្បី ជួយខ្លួនយើងឲ្យរួចផុតចាកទុកបានហើយក្រៅពីនឹងក្នុងលោកគឺអត់ទេចឹងនឹងឯងសូមឲ្យបងប្អូនកូនចៅនឹងសាងកម្លាំងនៃសេចក្តីស្រឡាញ់នឹង គឺឲ្យមកស្រឡាញ់បុណ្យស្រឡាញ់គុណធម៌ស្រឡាញ់សេចក្តីល្អនេះឯងដែលព្រះអង្គសម្ដែង ថា បើបុគ្គលដឹងតែខ្លួនជាទីស្រឡាញ់ក៏បី ជាបុគ្គលរក្សា ខ្លួននឹងឲ្យជាការរក្សាដ៏ល្អរក្ខាយនាងសុរក្ខិតាំងនឹងឯងទាំងព្រោះណានឹងឯងហើយតែមានទុកមានសមុទយៈហើយមានបុគ្គលបញ្ញត្តិហើយមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងគឺជាបុគ្គលអង្គណាអង្គណាហើយ ការមិនកើតឡើងនៅទុកនិងសមុទយៈហ្នឹងឯងដោយអំណាចគុណនៃអរិយមគ្គហ្នឹងគឺជាព្រះនិព្វានដូច្នេះព្រះនិព្វានត្រូវទៅជាសម្បត្តិរបស់ ព្រះអរិយបុគ្គលហ្នឹងឯងហ្នឹងគឺជាការសំដែងឲ្យឃើញថាពុទ្ធបរិស័ទយើងនឹងប្រឹងប្រែងរៀងរៀងព្រះអង្គរៀងរៀងខ្លួនទាំងព្រោះព្រះនិព្វានមិនមែនជាកន្លែងណាមួយអីដែលចេះពេញចេះតទេអីនោះទេគឺជាការដាច់ទៅនៃវត្តដាក់រៀងរៀងព្រះអង្គរៀងរៀងខ្លួនហើយមិនបានដាច់ថាដោយសារមានអរិយមគ្គកើតឡើងធ្វើឲ្យវត្តដាក់នឹងដាច់ ដាច់នឹងឯងដោយគុណនៃអរិយមគ្គនឹងតែកាលណាមានអរិយមគ្គកើតឡើងហើយគឺឈ្មោះថាព្រះអរិយបុគ្គលហើយព្រះអរិយបុគ្គលនឹងមាននិព្វានសម្បត្តិហើយបើថាមិនតន់ជាព្រះអរិយបុគ្គលមានព្រះសោតាបានជាដើមទេមិនតន់មាននិព្វានសម្បត្តិទេ កណាគឺមានសម្បត្តិអីក៏ទៅតាមកម្មជាបច្ច័យអញ្ចឹងទៅតាមបនទៅមានសម្បត្តិអីក្នុងបច្ចុប្បន្ននឹងសម្បត្តិមនុស្សតទៅមុខទៀតមានសម្បត្តិទេវតាសម្បត្តិព្រំអីអីអញ្ចឹងទៅតាមបនរបស់បុគ្គលនោះនោះដែលជាបឋិជននឹងតែដល់តែចូលដល់ព្រះសោតាបានគឺព្រះសោតាបានត្រូវតែមានព្រះនិព្វានជាសម្បត្តិរៀងរៀងព្រះអង្គអត់មានព្រះរាជាបុគ្គលណាអត់មានព្រះនិព្វានជាសម្បត្តិទេចឹងពីព្រម ព្រះនិព្វាននឹងជាផលសម្រេចរបស់សោតាបត្តមៈនឹងឯងត្រង់ដែលថាកម្មភពឧបបត្តិភពក្នុងអបាយភូមិមិនកើតឡើងនឹងឯងនិព្វានសម្បត្តិរបស់ព្រះសោតាបាននឹងឯងកម្មភពឧបបត្តិភព ចាប់ពីជាតិទី8ទៅក្នុងកម្មភពនេះនឹងឯងវាអត់កើតមាននឹងឯងជានិព្វានសម្បត្តិរបស់ព្រះសោតាបាននឹងត្រង់ការដែលមិនកើតឡើងនៅកម្មភពនិងឧបបត្តិភពនឹងមិនកើតឡើងអញ្ចឹងអត់មានកាលអត់មានពេលវេលាថា ពេលណាពេលណាទេឃើញការមិនកើតឡើងនៅកម្មភព និងឧបបត្តិភព អត់មាននិយាយពីកាលទេហ្នឹងហើយព្រោះវាអត់កើតអត់មានកាលទេអត់មានអតីត បច្ចុប្បន្នអត់មានអនាគតទេ គឺ ការមិនកើតគឺអត់មានកាលទេហៅថាកាលវិមុតគឺព្រះនិព្វានហ្នឹងហ្នឹងឯងផុតចាកកាលព្រោះអត់មានកើតអត់មានទីបំផុតខាងដើមអត់មានទីបំផុតខាងចុងទេ គឺជាសម្បត្តិរបស់ព្រះសោតាបានហ្នឹង ចឹងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់បានអប់រំចម្រើន បញ្ញា ដែលបាន ដឹងអំពីសង្ខារធัวក្នុងបច្ចុប្បន្ននេះដោយបញ្ញា ដែលមានតម្លៃអស្ចារ្យណាស់ដែលបានដឹងថាក្នុងដំណើរជីវិតដែលចុតិបដិសន្ធិនេះណាវាអត់ឲ្យយើងភ័យព្រួយបារម្ភអីមកពីមានញៀនកើតឡើង ដឹងថាវាមិនមែនយើងអ្នកធ្វើទេ អ្វីដែលមិនមែនយើងអ្នកធ្វើវាអត់ទទួលយក20ព្រួយអីទេហើយវិបស្សនាញាណហ្នឹងធានា ថា ដំណើរចុតិដេសន្ធិហ្នឹងអត់មានអបាយភូមិទៀតហ្នឹងឯងហើយអត់មានបញ្ហាអីទេបានជាយើងប្រៀបទៅ នឹង ដំណើរធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិអញ្ចឹងដែលអត់មានបញ្ហាអីអញ្ចឹងទៅយើងសប្បាយនៅប្រហែលខែទៀតនៅប្រហែលថ្ងៃទៀត អីអីចឹងទៅដល់ពេលហើយទៅជួបជុំគ្នាពលានយន្តហោះសបាយរីករាយជ្រះថ្លាក្នុងដំណើរមានតែសោតធัวមានតែថ្វាយបង្គំអីអីចឹងទៅណាជួបជុំគ្នា គឺថារាប់អានគ្នាមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ធម្មញាតធម្មមិត្តចាប់ពីពេលហ្នឹងអញ្ចឹងទៅរីករាយជ្រះថ្លានឹងគ្រាន់តែប៉ុណ្ណឹងយើងត្រឡប់មកវិញតែធម្មយាត្រាដែនដែនដីពុទ្ធភូមិនេះគឺមិនមិនដូចជាធម្មយាត្រាទៅកាន់ព្រះនិព្វានទេចឹងគឺណាព្រោះធម្មយាត្រាទៅកាន់ព្រះនិព្វាន គឺជាធម្មយាត្រាដែលមិនត្រឡប់មករោគវត្តសង្សារមិនលំបាកលំបិនក្នុង រឿងភពជាតិកំណើតអីទេហើយទៅតាមផ្លូវដ៏រៀបស្មើគឺអរិយមគ្គប្រកបដោយអង្គ8ប្រការសិតតែជាដំណើររបស់ព្រះអរិយបុគ្គលដែលដង្ហែព្រះពុទ្ធអង្គទៅកាន់ព្រះនិព្វានហ្នឹងអញ្ចឹងសូមឲ្យពុទ្ធបរិស័ទយើងមាន វិបស្សនាដឹកនាមរូបព្រមទៅដោយ បច្ច័យ ចឹងគឺថាធ្វើម៉េចដើម្បីឲ្យដឹងនាមរូបព្រមទៅដោយតចៃយើងមានអីក្រៅពីយើងស្ដាប់រឿយរឿយនេះឯងចឹងព្រោះយើងវាអត់តាន់យល់តែតែស្ដាប់ បាន ជាបច្ច័យឲ្យមានសតិរលឹកយើងថាយើងស្ដាប់ប៉ុណ្ណឹងបានហើយយើងទៅប្រតិបត្តិទៅឲ្យតែប្រតិបត្តិបានទេប៉ុន្តែថាកិច្ចដែលត្រូវប្រតិបត្តិនេះវាអត់មានបលពតអីជាមួយនឹងការស្ដាប់ពធัวទេណាការស្ដាប់ពធัวរៀន ព្រះបរិយត្តិធัว គន្ធធុរៈអីហ្នឹងក៏អត់មានបលពោតដល់វិបស្សនាដែរនឹងឯងហើយណាមួយពុទ្ធបរិស័ទយើងនឹងរៀនស្ដាប់សិក្សាឲ្យចំចំណុចនៃសតិប្បដ្ឋានបរិបត្តិទៀតអញ្ចឹងកំណត់រូបធัวជាធាតមិន ដឹងហើយឥឡូវហ្នឹងមើលមើលទាំងវិញ្ញាណដឹងអារម្មណ៍នឹងឯងមានចាំបាច់វិញ្ញាណទេវតាប្រអិនប្រព្រំអីទៀតសំបីទេវតាប្រអិនប្រព្រំមានអីបានអីក៏ត្រឹមតែវិញ្ញាណដឹងអារម្មណ៍ គេថាមានតួទេវតាអ្នកបានអីណាមើលមើលសម្បត្តិប្រអិនក្រៃលេងណាប៉ុន្តែក្រៅពីវិញ្ញាណដឹងអារម្មណ៍មានប្រអិនណាទៀតមើលមើលចឹងអាហ្នឹងឯងដែលពុទ្ធបរិស័ទយើងយល់ឡើងយល់ឡើង ច្បាស់ឡើងទៅឥឡូវហ្នឹងមហាសេដ្ឋីណាគាត់មានអីប្រប៉ុណ្ណាគួរឲ្យយើងចំណែននឹងគាត់ទេដែលដែលយើងយើងថាមហាសិទ្ធិមែនមហាសិទ្ធិណានឹកមើលតិចមើលក្រៅពីវិញ្ញាណដឹងអារម្មណ៍មានលោកសិទ្ធិណាទៀតគិតណា សម្រាមលក់គឺអត់មានវិថីចិត្តភ្ញាក់ឡើងដឹងអារម្មណ៍ដឹងប្រាក់នៅធនាគាររាប់លានរាប់ពាន់លានក៏វិញ្ញាណដែលជាធាតដឹងអត់មានតួបុគ្គលអ្នកដឹងឯណាទៀតអត់មានទេអារម្មណ៍ទាំងអស់ដែលដែលណានាដឹកណានាដឹកនោះគឺអារម្មណ៍របស់វិញ្ញាណទេតើហើយវិញ្ញាណនោះអត់មានអត្តាបុគ្គលណាទេ ហើយមើលមើលអញ្ចឹងអញ្ចឹងតើយើងត្រូវការចាំបាច់ថាដើម្បីឲ្យមានអីឲ្យបានអី នៅក្នុងលោកហ្នឹងក្រៅតែពីការដែលមកកំណត់ដឹងថាវិញ្ញាណដែលកំពុងដឹងអារម្មណ៍នេះគ្រប់អង្គគ្រប់គ្នានឹងមានត្រាប់ហើយវិញ្ញាណហ្នឹងឃើញណាស្ថិតនៅក្នុងសភាពអ្នកមានក៏ដោយអ្នកក្រក៏ដោយអ្នកតូចក៏ដោយអ្នកធំក៏ដោយក៏ហោះបាបវិជាតិក៏ដោយសិតតែមានវិញ្ញាណដឹងអារម្មណ៍ឲ្យតែសតិរលឹកដឹងបានវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងមិនមែនជាអត្តាទូខ្លួនយើង នៅពេលហ្នឹងយើងឃើញសតិប្បដ្ឋានហ្នឹងវាហាមតណ្ហាឯង ឃើញឃើញចិត្តថានឹងហាមតណ្ហាអត់ចាំបាច់ត្រូវការអារម្មណ៍អីទាំងអស់យមយកមកអីពីព្រោះអារម្មណ៍ទាំងអស់នោះវាអារម្មណ៍របស់វិញ្ញាណទៅតើឲ្យទៅវិញ្ញាណឥឡូវហ្នឹងមិនមែនជាយើងគេនេះវាវាអត់បញ្ហានឹងដើម្បីបានអីទៀតទេយើងយើងវាចេះតែគិតទៅរកអារម្មណ៍រឿងដើម្បីឲ្យយ៉ាងនេះដើម្បីឲ្យយ៉ាងនោះប៉ុន្តែអត់បានរលឹកដឹងថាមโนវិញ្ញាណធាតុដែលដឹងអារម្មណ៍មโนវិញ្ញាណធាតុដែលដឹងរឿងហ្នឹងមិនមែនអត្តាទូខ្លួនយើងហើយស្រេច គិតហាមតណ្ហាអត់ចាំបាច់បានអីទៀតទេឲ្យតែវិញ្ញាណកំពុងប្រកាសហ្នឹងមិនមែនអត្តាទូខ្លួនយើងទេអញ្ចឹងមានត្រូវការរស់អីទៀតនេះឯងដែលជាធัวបដិបត្តិហើយកាលណាបើបរិបត្តិអញ្ចឹងវិបស្សនាកើតឡើងដឹងនាមរូបរហូតដល់ទៅដឹងបច្ច័យរបស់នាមរូបឃើញវត្តដាក់ទៀតអញ្ចឹងក្នុងដំណើរតទៅនេះ វាអត់មានយើងអីត្រូវភ័យព្រួយបារម្ភរឿងចាស់រឿងឈឺរឿងស្លាប់ ព្រោះយើងមិនមែនអ្នកធ្វើ ចាស់ឈឺស្លាប់នឹងវាមិនមែនយើងអ្នកធ្វើទេទៀតវាមានទីពឹងមួយវាមានទីអាងមួយថាអ្វីដែលមិនមែនយើងអ្នកធ្វើ គឺវាអត់មានបញ្ហាអីដែលយើងត្រូវភ័យអ្វីដែលមិនមែនយើងអ្នកធ្វើយើងវាមានអាអាចំណុចមួយដែលត្រូវដឹងច្បាស់ពិសេសខុសអំពីអត់ដឹងអាដឹងថាអ្វីមិនមែនយើងអ្នកធ្វើយើងវាអត់ត្រូវទទួលយកមកភ័យទេចឹង អត់យកមកព្រួយបារម្ភអត់ត្រូវទទួលយកមកកើតទុកណាយើងយើងចេះតវ៉ាណាទៀតអាដែលយើងមិនមែនអ្នកធ្វើ គឺយើងអត់យើង អត់មានមកមកទទួលរឿងរ៉ាវទាំងអស់ហ្នឹងទេមិនមែនអញ្ចឹងណាចឹងគឺណាអ្វីដែលមិនមែនយើងអ្នកធ្វើយើងត្រូវតែរួចខ្លួនត្រង់អាដែលយើងអត់មែនអ្នកធ្វើនឹងឯងអញ្ចឹងឃើញទេញៀនណាញៀនដែលដឹងថាអ្វីអ្វីមានបច្ច័យឲ្យកើតឡើងហ្នឹងញៀនហ្នឹងគឺថាគឺការពារមិនមិនឲ្យមាន អកុសលកម្មមកឲ្យផលឲ្យបដិសន្ធិក្នុងអបាយភូមិអីទៅកើតទេព្រោះជាបុណ្យដែលមានកម្រិតខ្លាំងបុណ្យធំគឺត្រូវតែចេញមុខឲ្យផលចឹងតែហ្មងចានៅពេលចុតិហ្នឹងគឺថានៅដូចគោនៅនឹងខ្លោងនៅនឹងមាត់ក្រោលចឹងដូចគោនៅនឹងមាត់ក្រោលចឹងព្រោះថាបើកទ្វារវឹបត្រូវតែចេញមុនគេចឹងហ្នឹង អានឹងគឺជាកម្លាំងនៃវិបស្សនាជាមហាកុសលដែលពុទ្ធបរិស័ទយើងគិតថាយើងរស់អីទៀតសប្ងៃនឹងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីអីហ្នឹងគឺមកលមុំដែលយើងអាចរស់នៅបានទោះជាយើងទៅបានភ្នំមាសក៏យើងមិនបាននៅបរិភោគរាប់រយរាប់ពាន់ឆ្នាំ ហ្នឹងហើយយើងចិត្តចង់បានច្រើនបានច្រើនបានច្រើនប៉ុន្តែបរិភោគមួយថ្ងៃប៉ុណ្ណាស្លៀកពាក់ប៉ុណ្ណាផ្ទះសម្បែងនៅបានហើយតើសម្លៀកពាក់នៅបានហើយ អាហារបរិភោគមានហើយយើងមកអប់រំចម្រើនបញ្ញាឲ្យដឹកនាមរូបព្រមទៅដោយបច្ច័យ ឃើញទេអ្វីអ្វីក្នុងជីវិតរាល់ថ្ងៃដែលវាមានក្នុងជីវិតរបស់យើងគឺធ្វើឲ្យយើងដឹងថាវាមិនមែនយើងអ្នកធ្វើវាអត់មានអីដែលសម្រាប់ឲ្យយើងទទួលយកមកភ័យព្រួយបារម្ភមិនដឹងយ៉ាងម៉េចទេយ៉ាងនេះយ៉ាងនោះអីវាវាអត់មានអាអំណិតភ័យខ្លាចហ្នឹងទេព្រោះវាមានដំណឹងពិសេសមួយថាអ្វីដែលមិនមែនយើង អ្នកធ្វើគឺយើងត្រូវតែរួចខ្លួនចឹងហ្មងចឹងហ្នឹងឯង អ្វីដែលយើងមិនមែនអ្នកធ្វើគឺយើងត្រូវតែរួចខ្លួនអឃើញទេអាត្រង់ដែលដឹងនឹងតែម្ដង ដែលជាផ្លូវរួចខ្លួនផ្លូវរួចខ្លួនហ្នឹងគឺផ្លូវទៅនិព្វានណាចឹងកណាដែលដែលមានញៀនដឹងអញ្ចឹងណាដូច្នេះពុទ្ធបរិស័ទយើងនឹងអាចអប់រំបានក្នុងសម័យកាលយើងសពថ្ងៃហ្នឹងសូមឲ្យបានជោគជ័យក្នុងដំណើរនៃ បញ្ញាបដិបទាដ៏អស្ចារ្យនៅក្នុងពុទ្ធសាសនានេះសូមអនុមោទនា អ្នកមថរតនជ្យស័កខ្ញុំព្រះអង្គចាស់សូមលើកកំបងអញ្ជលី នមស្ការទិដៅចំពោះប្រជុំ3នៃ ប្រតនត្រ័យគឺពុទ្ធរតន1ធម្មរតន1សង្ឃរតន1ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំព្រះគ្រូចៅអធិការវត្តសំពើមាសសូមនមស្ការថ្វាយបង្គំ គ្រូចៅអធិការវត្តព្រៃរិស័យអឺ ជាដើមកដាគុណចាស់ព្រះអង្គបញ្ញាបជោតោកណាគុណចាស់ព្រះអង្គចូលវរៈធម្មោមកពីបាត់ដំបង ហើយនឹងកណាគុណចាស់សច្ចៈកល្យាណោជាដើមសូមចម្រើនពរចំពោះលោកគ្រូអគ្គបណ្ឌិតសូមចម្រើនពរចំពោះធម្មចារអឺជំចំណិតសូមចម្រើនពរចំពោះញោមញាតញោមពុទ្ធបរិស័ទទាំងអស់ជាពិសេសម្ចាស់ទានប្រធានដើមបុណ្យ ណែញោមឧបាសិកាចម្រើនដែលបានរតនានិមន្តថ្មតាំងពីបនចម្រើនបជនលោកគ្រូនៅខែ3គ្រូហ្នឹងហើយមុនយូរទុកហើយមុនតាំងពីប្រទេសអូស្ត្រាលីមកទៀតណារស់នៅស្រុកខ្មែរអត់មានហើយមុនហ្នឹងខ្លាំងបដ ாய் ហ្នឹងហើយប៉ុន្តែមកយឺតមកយឺតមិនចិត្តទេញោមទៅហ្នឹងគឺទួលដែនវៀតណាមណោះអឺវត្តវត្តអីគឺវត្ត បាក់ណាមបាក់ណាមបាក់ណាមហើយនឹងដូច្នេះមកជាប់ផ្លូវជាប់អីចឹងទៅសុំភ័យទោសដែលមកយឺតយ៉ាវអីលោកគ្រូមកឡើងក្រេមុនអីទៅអឺអញ្ចឹងគឺជាការដែលលោកគ្រូលើកឡើងអំពីធัวបដិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃញាតិញោមធ្វើបន់ច្រើនណាអាត្មាឃើញដើរធ្វើបន់ដើរស្ដាប់ធัวជាមួយលោកគ្រូអីអី ហើយជាពិសេសទៀនធ្វើច្រើនណាចូលតាមបុណ្យដែលលោកគ្រូសម្ដែងធัวហ្នឹងគឺចូលបូជាពធัวហើយបើអត់បានទៅទេទូរស័ព្ទទៅញោមមួយឲ្យដាក់ឲ្យផងហ្នឹងហើយដូច្នេះដូច្នេះអាត្មាឃើញអំពីការធ្វើបុណ្យហ្នឹងគឺពាក្យនៅ ក្នុងភាសាបាលីហ្នឹងហៅថាបញ្ញកិរិយាវត្ថុទាំង10 បញ្ញកិរិយាវត្ថុទាំង10ហ្នឹងគឺកិរិយាគឺវត្ថុដែលប្រព្រឹត្តទៅនៅក្នុង ការចម្រើនបុណ្យហើយវត្ថុដែលប្រព្រឹត្តទៅនៅក្នុង ការចម្រើនបុណ្យហ្នឹងមាន10យ៉ាងគឺទី1ណាទានមយៈគឺបុណ្យដែលសម្រេចដោយការធ្វើទានសីលមយៈគឺបុណ្យដែលធ្វើសម្រេចដោយការរក្សាសិលសមាទានសិលហើយនឹងណា ភាវរាមយៈសម្រេចដោយការចម្រើន សមថៈនិងវិបស្សនា ហើយនៅក្នុងទានហ្នឹងបានចែកពីរទៀតគឺបត្តានមោទយមយៈហើយនឹងបទានមយៈអឺបត្តានមោនមោទយមយៈហើយនឹងអឺបតេទានមយៈចំណាអរគុណច្រើននឹងគឺពីរដែរនៅក្នុងទានហើយនៅនៅក្នុងសិលវាមានវិយវចៈហើយនឹងអឺវាមានវិយវចៈហើយនឹងអបច្ច័យណៈពីរដែរ អញ្ចឹងវាឡើង6នៅក្នុងទៀន3នៅក្នុងទៀន3នៅក្នុងសិលហើយនៅ ក្នុងភាវនាវាចែកជា ធម្មសាវណៈហើយនឹងទេធម្មទេសនាមយៈនឹងគឺវាបាន ពីរមួយ គឺការស្ដាប់ធัวហើយនឹងមួយទៀតគឺការសំដែងធัวហើយនឹងទី10គឺទិដ្ឋជុកម្មៈទិដ្ឋជុកម្មៈនឹងធ្លាប់សិក្សាជាមួយលោកគ្រូគឺ ប្រៀបដូចជាអឺសមាទិដ្ឋិអញ្ចឹងគ្រូហ្នឹងទិដ្ឋជុកម្មៈហ្នឹងគឺថាសមាទិដ្ឋិហ្នឹងឯងអង្គធัวគឺបញ្ញា ដូច្នេះញាតិញោមធ្វើច្រើនណាស់នៅក្នុងជីវិតហ្នឹងណាធ្វើច្រើនប៉ុន្តែបុណ្យហ្នឹងវានាំឲ្យជាកម្មបច្ច័យគឺកើតនៅក្នុងភពណាជាកម្មបច្ច័យនាំឲ្យជា កើត នៅក្នុង ភព នៅក្នុងសុគតិភព នៅក្នុងទេវលោក 6ជាន់ហើយណាបើចម្រើនសមថៈបាន រូបឈានហើយអរូបឈានទៅ ទៅកើតនៅក្នុងព្រំមានរូបហើយឬក៏ព្រំអត់រូបអីជាដើមប៉ុន្តែវាអត់បានអស់នៅភព3គឺកាមភពរូបភព ហើយនិងអរូបភពទេ តលតែមានវិបស្សនាណាវិបស្សនាវិបស្សនានឹងគឺឃើញ នាមធัวរូបធัวដាច់ដោយឡែកពីគ្នាឯសត្វបុគ្គលបរិសុទ្ធស្ត្រីកុហកបបចិត្តអត់មានទេឃើញត្រឹមតែជារូបធัวរូបធัวគឺជាធាតអត់ដឹងអត់ដឹងនៅអារម្មណ៍អីទាំងអស់ចាប់តាំងពីសក់ក្បាលរហូតដល់ចុងជើងអត់ដឹងអីទាំងអស់នឹងជារូបធัวណាប៉ុន្តែ វាមាននាមធัวមួយទៀតគឺតួចិត្តហើយនឹងចេតសិក ហើយអញ្ចឹងបានជានៅក្នុងបសោតដែលលោកគ្រូលើកឡើងនៅក្នុងព្រឹកបេញហ្នឹងលោកគ្រូលើកឡើង នៅក្នុងបេដកលេខ35លេខ35អំពីអអំពីសមាទិដ្ឋិដែលព្រះសម្មាសម្ពុទ្ធប្រៀបដូចជាកំណាត់ឈើដែលអណ្ដែតនៅក្នុង ទលេកងគាលោកគ្រូណានឹងគឺលោកលើក ចំណុចមួយអាត្មាប្រន្តែលើកចំណុចមួយអំពីណាលោកប្រៀបធៀបអ្នកបួសនឹង ណាដូចជាកំណាត់ឈើដែលអណ្ដែតទៅខាងត្រើយចប់និងត្រើយអាយហើយនិងត្រើយនាយណាអ្នកបួសនឹងអញ្ចឹងក្នុងការបញ្យល់នឹងគឺជាប់នៅក្នុងអាយតនៈខាងក្នុងហើយនិងអាយតនៈខាងក្រៅហើយយើងវាអត់មានទេប៉ុន្តែព្រោះមានរាគៈដែលកើតជាមួយនឹងវិញ្ញាណនៅពេល អាយតនៈខាងក្នុង គឺចក្ខុ ចក្វាយតនៈនឹងប៉ះខ្ទប់ជាមួយនឹងរូបារម្មណ៍ដែលជារូបាយតនៈនឹងវាកើតចក្ខុវិញ្ញាណហើយរួចហើយបានមโนវិញ្ញាណនឹងវាដឹង បាន វាមានឆន្ទរៈគៈនៅក្នុងណានៅក្នុងមโนវិញ្ញាណនឹងស្រឡាញ់ស្អប់កប់តោះអីអីនៅក្នុងនឹងទាំងអស់ដូច្នេះហើយ បានជា យើងចាប់ប្រកាន់ថាវាមានយើង នៅក្នុងโลกនេះ បានជាធ្វើឲ្យមានការកក្រឹកកក្រែងនៅក្នុងโลกនេះព្រោះអាស្រ័យអាយតនៈខាងក្នុងហើយនិងអាយតនៈខាងក្រៅមានផោះស័កប៉ះខ្ទប់ហើយកើតចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណហើយនិងមโนវិញ្ញាណជាដើមហើយដោយលោកគ្រូលើកឡើងមិញអញ្ចឹងវាអត់មានយើងបានអីអំពីโลกនេះទេញាតិញោមមានលុយមួយលាននៅក្នុងបែង មានលុយ50ម៉ឺននៅក្នុងបែងប៉ុន្តែការដែលដឹងនឹងគឺមโนវិញ្ញាណជាអ្នកដឹង ថាមានលុយប៉ុណ្ណេះមានកូនប៉ុណ្ណេះ មានផ្ទះប៉ុណ្ណេះ មានពេជ្រប៉ុណ្ណេះមានមាសប៉ុណ្ណេះប៉ុន្តែនៅពេលដែលយើងដេកលក់ចិត្តនៅក្នុងពវាំងអត់មានទ្វារវិធ័យដែលកើតឡើងនៅក្នុងបញ្ញទ្វានិងមโนទ្វាទេដូច្នេះរឿងលុយរឿងកូនប្រមាណរឿងសម្លៀកបំពាក់រឿងទ្រព្យសម្បត្តិណាមាសពេជ្រគ្រឿងអលង្ការអីគឺអត់បានដឹងអីទាំងអស់ នៅពេលដែលយើងដេកលក់ភ្ញាក់ឡើងកាលណាទ្វារវិថីបើកឡើងដឹងទៀតដូច្នេះវាអត់មានយើង បានអីអំពីលោកនេះទេ គឺត្រឹមតែជាវិញ្ញាណដែល ដឹងអារម្មណ៍នេះគឺជាអាយតនៈប៉ះខ្ទប់រវាងអាយតនៈខាងក្នុងហើយនិងអាយតនៈខាងក្រៅបើសិនជាភិក្ខុលោក ណាជាប់ជំពាក់នឹងអាយតនៈខាងក្នុងអាយតនៈខាងក្រៅគឺ ទៅព្រះនិព្វានអត់រួចទេវាជាប់ នៅនឹងដោយឆន្ទរៈគៈដោយតោសៈណាជួបរូបជាស្ទីពេញចិត្តទៅ មានអភិមានការជាប់ជំពាក់ដោយ ណាការស្រឡាញ់លោភៈទៅ ណាឃើញមិនស្អាតទៅណាមិនស្រឡាញ់មិនពេញចិត្តទៅទោសៈកើតឡើងទៅ ត្រឹមតែជា តួធัวបើបុគ្គលកំណត់ ដឹងត្រឹមតែតួធัวពេលនឹងឯងដែលវិបស្សនាកើតឡើងគឺជាអារម្មណ៍របស់វិបស្សនា គ្រប់សភាវធัวបានមកជាអារម្មណ៍វិបស្សនាសំបី ជាកុសលក៏អាចជាអារម្មណ៍របស់ វិបស្សនាសំបីជាកុសលអកុសលអីបានទាំងអស់ពីព្រោះវាមានត្រឹមតែជាចិត្តហើយយើងអត់មានទេដូច្នេះវាអត់មានប្រាថ្នាអីនៅក្នុងโลกនេះទេនឹងគឺជាចំណុចទី1 ចំណុចទី2លោកគ្រូលើកឡើងអំពីពីកាលដែលព្រះណាសិរីបុត្រនិង ព្រះមហាមោគលាននឹងនៅជាព្រះពីជក់ឈ្មោះឧបទេសៈហើយនឹងកោលិតៈនឹងទាំងពីរនាក់នឹងសន្យាគ្នាថា ណាកាលណាយើងបានអមតៈធัวណាសម្លាញ់ឯងទៅទឹះមួយ ទៅ ខ្ញុំ ទៅទឹះមួយទៅ ពេលណា បើសម្លាញ់ឯងបាន អមតៈធัวយកអមតៈធัวនឹងមកចែករំលែកគ្នាឲ្យបានដូចគ្នាពីព្រោះស្រឡាញ់គ្នាណាណាឧបទេសៈហើយនឹងកោលិតៈនឹងនិយាយពីព្រះឧបទេសៈនឹងធ្វើដំណើរទៅដល់ក្រុងរាជក្រឹសពេលនឹងព្រះអសុជិដែលជាណា ព្រះអរហន្តខេណាស្របមួយអង្គក្នុងចំណោមបញ្ញវិគីភិក្ខុទាំង5រូបនឹងបាននិមន្តបិណ្ឌបាត នៅក្នុងរាជក្រុង រាជគ្រឹះនឹងហើយឃើញណាឧបទេសៈបានឃើញព្រះអសិជនឹងគឺឃើញអិនទ្រីសម្រួមនិងភាវៈនៃការធ្វើដំណើរបិណ្ឌបាតនឹងមិនមើលហួសអំពីមជួននិមដោយសេចក្តីសម្រួមអញ្ចឹងគឺ ដឹងច្បាស់ថាព្រះអរហន្តហើយក៏នឹកឃើញទៅសាកសួរប៉ុន្តែដោយឱកាសពេលនឹង ណាលោកកំពុងតែនិមន្តបិណ្ឌបាតកំពុងតែបានចង្ហាន់បិណ្ឌបាតមិនទៅរំខានលោកអីចាំលោកឆានរួចនឹងសាកសួរដល់លោកឆានរួចសួរថាលោកម្ចាស់ណាបួសជាមួយនឹងគ្រូណាហើយធัวរបស់គ្រូនឹងមានយ៉ាងម៉េចខ្លះសូមលោកម្ចាស់សម្ដែងឲ្យខ្ញុំផងព្រះអាសជិនឹងនឹកឃើញព្រះថាថាបញ្យល់ថានឹកឃើញថា ពួកព្រាមទាំងឡាយនឹងពួកប្រតិជក់ទាំងឡាយមិនដែលជឿជឿធัวរបស់ព្រះសម្មាសម្ពុទ្ធទេអាស្រ័យហេតុនេះយើងនឹងមិនសំដែងធัวឲ្យទេពីព្រោះសំដែងធัวទៅនាំតែមានការណាតិទៀនឬក៏គឺតេះដៀលយ៉ាងណាយ៉ាងណានាំឲ្យកើតបាបនឹងជាជាចិត្តរបស់ព្រះអរហន្តដែលប្រព្រឹត្តទៅនៅក្នុងកិរិយានឹងដល់ចឹងទៅឡានលោកក៏ព្រះ ឧបទេសៈនឹងក៏សុំវរថាសុំបីតិចតួចក៏ខ្ញុំសូមឲ្យលោកម្ចាស់សម្ដែងដែរបាននេះលោកគ្រូលើកឡើងមិញនេះអាត្មាចង់លើកឲ្យញាតិញោមឃើញថាណាធัวដែលយើងសន្សំអបនិស័យគ្រប់គ្រាន់សំបីស្ដាប់តែកលាស់គាថាក៏អាចបានត្រាស់ដឹងនៅអរិយសច្ចធัวដែរយេធម្មាហេតុបពភវេទេសង្ហេតុងតថាកតោទេសញ្ចយោនរោធោចៈអេវង្វេទីមហាសមណោតិ នឹងគឺព្រះព្រះអធកថានឹងបញ្យល់ថាយេធម្មានឹងគឺជាតួយេធម្មាហេតុបវេនឹងគឺជាតួបញ្ញខណ្ឌនឹងដែលជាទុក្ខសច្ចៈណាដែលជាទុក្ខសច្ចៈណាហើយទុក្ខសច្ចៈនឹងគឺជាបរមត្តធัวអង្គធัวបានដល់ចិត្តដែលជាជាណាអឺជាចិត្តដែលលោកយៈចិត្ត81ដួងហ្នឹង ប្រកបជាមួយនឹងចេតសិកដែលសម្ពយុទ្ធជាមួយនឹងហើយនឹងរូប28ណាអរូបរូប28ដូច្នេះចេតសិកនឹងយួរតែ51ទេទុកមួយមកជាសមុទយសច្ចៈគឺលោភៈចេតសិកនឹងជាសមុទយសច្ចៈហើយបាន ការសម្ដែងអំពីអឺទេសញ្ចៈយោនរោធោចៈគឺសំដែងអំពីសច្ចៈ2ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គរស់ឃើញគឺនិរោធសច្ចៈ ដែលបានមកអំពីមគ្គសច្ចៈដែល ប្រព្រឹត្តទៅនឹងលោកគ្រូបញ្ជាក់មកអត់មានព្រះនិព្វានឯណានៅទីកន្លែងណាទេវាតល់តែ ប្រព្រឹត្តអរិយមគ្គប្រកបដោយអង្គ8ប្រការទើបបានសម្រេចដល់ព្រះនិព្វានឯព្រះនិព្វានដែលនៅរងចាំដូចជា ព្រំមានរូបឬក៏ព្រំអត់រូបឬក៏ឋានតោះសិតឬក៏ឋានតើបតឹងអត់មានទេ នឹងគឺលោកគ្រូចង់បញ្ជាក់ចឹងចង់ឲ្យញាតិញោមពុទ្ធបរិស័ទបានយល់តលតអ្នកនឹងបដិបត្តិអញ្ចឹងអាត្មាលើកអំពីព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គចិត្តបរិនិព្វាននឹងសុផតបរិពេជក់នឹងបានទៅសាកសួរព្រះសម្មាសម្ពុទ្ធ ហើយព្រះអង្គក៏អនុញ្ញាតឲ្យទៅព្រះអនុនអត់ឲ្យចូលទេតែព្រះអង្គឲ្យចូលទៅជួបពីព្រោះព្រះអង្គមានញាណដឹងថាសុផាត់មិនបៀតបៀនតថាគតទេសុផាត់នឹងមកសួរតថាគតអ្វីដែលគេចង់ដឹងដើម្បីសួរបានសុផាត់នឹងសួរថាបបិទ្ធព្រះអង្គដល់ចម្រើន ណា គឺថាសាសនាដតីដូចជាកំពង មានពរណកសបៈមគ្គលិកខោសាលអចិត្តកម្មពៈអចិត្ត សម្ពៈបកុធៈកញ្ចាយណៈជាដើមនឹងសតតែគេថានៅក្នុងសាសនាគេ មានអ្នកត្រាស់ដឹងខ្លះមិនមានអ្នកត្រាស់ដឹងខ្លះតើយ៉ាងនឹងដែរឬទេព្រះអង្គនឹងគឺសួរព្រះសម្មាសម្ពុទ្ធអញ្ចឹងនៅ ក្នុង នៅក្នុង មហាបរិនិព្វានសោតមេដកលេខ16ត្រង់ដែលព្រះអង្គចិត្តបរិនិព្វាននៅបច្ឆិមយាមនៃថ្ងៃ15កើតខែពិសាខ ណា15កើតខែពិសានៅចន្លោះដើមសាលព្រឹកទាំងគូនានគរកុសិនារានឹងមុននឹងព្រះអង្គប្រតិនិព្វានព្រះអង្គសម្ដែងធัวនឹងចុងក្រោយគេជាមួយនឹងសុផតព្រះពេជៈបានព្រះអង្គលើកឡើងថាមនាលសុផតណា សំណួររបស់ អ្នក ដែលបានសួរតថាគតលើកចុះណាតថាគតនឹងសម្ដែងថាធម្មវិន័យណា ដែលមិនមានអរិយមគ្គប្រកបដោយអង្គ8ប្រការធម្មវិន័យនោះមិនមានសាមណៈទី1 ដែលជាព្រះសោតាបណ្ណបុគ្គលសមណៈទី2ដែលជាព្រះសកតិគាមិបុគ្គលសមណៈទី3ដែលជាព្រះអនាគាមិបុគ្គលសមណៈទី4ដែលជាព្រះអរហន្តនឹងតលតែធម្មវិន័យណា ដែលមានអរិយមគ្គប្រកបដោយអង្គ8ប្រការគឺសមាទិដ្ឋិសមាសង្កបៈសមាវាចាសមាកម្មន្តោសមាអាជីវោសមាវាយាមៈសមាសតិសមាសមាធិទើប សាសនានឹងធម្មវិន័យនឹងអាចមាននៅសមណៈទី1ដែលជាព្រះសោតាបណ្ឌបុគ្គលជាដើមនឹងគឺចង់បញ្ជាក់ឲ្យឃើញពុទ្ធបរិស័ទឲ្យឃើញ ថាឥឡូវនឹងសំបីព្រះអង្គប្រនិព្វានទៅ បាន2563ឆ្នាំក៏ទៅហើយក៏ដោយប៉ុន្តែធัวក្តីវិន័យក្តី ដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹង នៅអរិយសច្ចៈធัวអាចមានអាចប្រព្រឹត្តបាន ជានិយបុគ្គលអាចខំប្រឹងព្យាយាមទីបំផុតនឹងបានសម្រេចប៉ុន្តែបើមិនបានសម្រេចតើអត់ប្រយោជន៍ដែរឬទេថាអត់អត់ប្រយោជន៍ទេជាឧបនិស្ស័យទៅកើតនៅសុគតិភពទៅនៅឋានសួគ៌ចឹងទៅស្ដាប់ធัวព្រះអរិយបុគ្គលទីនោះទៅមានឧបនិស្ស័យត្រាស់ដឹងនៅអរិយសច្ចធัวហើយក៏មិនត្រឡប់មកកាន់លោកនេះទៀតទេណាទឹកនឹងទៅប្រតិនិព្វាននៅអគណិតកៈព្រំណានឹងគឺជាការដែលយើងបាន ជួបជាមួយនឹងពុទ្ធសាសនា ដែលជាលៀបដ៏ប្រសើរហៅថាលៀបភានុត្រយៈគឺជាលៀបដ៏ប្រសើរហើយញាតិញោមមានសទ្ធានឹងពុទ្ធសាសនាញាតិញោមធ្វើទានរក្សាសិលក៏ប៉ុន្តែមិនតន់ដល់កំណត់គឺតល់តែចម្រើនវិបស្សនាសតិប្បដ្ឋាន4ទើបមានញាណនៅក្នុងសន្និបាតសំបីជាតរណវិបស្សនាដែលជាវិបស្សនាទុនខ្ចីមាន នាមរូបបរិច្ឆេទញាណ មានបរិខញ្ញាណមានសបស្ដញ្ញាណមិនតន់ឆ្លងឧត្តយបញ្ញាណក៏ដោយប៉ុន្តែជាចូលៈសោតាបណ្ឌបុគ្គលស្លាប់ទៅទៀងតែមិនទៅ កាន់អបាយភូមិឡើយសូមអនុមោទនីទូបាធោកាន់ណាអរគុណគុណចាស់អង្គតា បានចាស់បនរតនាសំដែងពធមានកម្លាំងហ្មងណាសំដែងពធពិរោះនៅក្នុងអរិយសច្ចធម៌ចា ប៉ុន្តែយើងប្រើប្រាស់ពេលវេលាមួយថ្ងៃមួយថ្ងៃដែលយើងបាននៅរស់នេះគឺថាចម្រើនបញ្ញាដែលហើយតែបញ្ញាចម្រើនឡើងគឺ អត់មានបញ្ហាជាមួយនឹងអ្វីអ្វីទេចាំប៉ុន្តែព្រោះបញ្ហាទាំងអស់វាអាស្រ័យនឹងអវិជ្ជាប៉ុន្តែអវិជ្ជាធាត ដែលមិនដឹងសច្ចធម៌ហ្នឹងចឹងទៅបានវាចេញជាកិលេស ដែលមានអវិជ្ជាជាឫសគល់ហ្នឹងវាមកទទួល អារម្មណ៍ទៅពេញចិត្តយើងក៏សบายតោះចិត្តយើងក៏កើតទុកហើយក៏យើងចាត់ទុកថាវាមានបញ្ហានាំឲ្យយើងភ័យព្រួយលំបាកអីអីចឹងទៅអញ្ចឹងយើងមិនអាចដោះស្រាយបញ្ហាចំពោះរឿងអីមួយហ្នឹង ហើយឲ្យអស់បញ្ហាទេចឹងអស់មួយរឿងនៅ5រឿងអស់មួយរឿងនៅ10រឿងអស់មួយជាតិនៅអនេកជាតិគឺយើងកុំសង្ឃឹមថាយើងទៅដោះស្រាយបញ្ហាអីខាងក្រៅនឹងឲ្យអស់រឿងមិនមិនអស់ទេចឹងណាតែប៉ុន្តែយើងមកដោះស្រាយបញ្ហានៅក្នុងចិត្តសន្តានរបស់យើងយើងរៀនអប់រំចិត្តឲ្យមានសេចក្តីសុខកណា ហ្នឹងឯងម្យ៉ាងត្រូវចារណាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងទៅណាបងប្អូនកូនចៅដែលជាទីស្រឡាញ់របស់យើងហ្នឹងភិយាស្វាមីអីក៏ដោយទាំងគឺថាផ្សេងផ្សេងគ្នា ការប្រព្រឹត្តទៅដោយអំណាចនៃកម្មនិងផលបាករបស់កម្មក៏ផ្សេងគ្នាតាមនឹងនឹងឯងយើងត្រូវយល់ដឹងថាយ៉ាងម៉េចយ៉ាងម៉េចគឺជាការពិតយុត្តិធម៌សម្រាប់មួយអង្គមួយអង្គម្នាក់ម្នាក់នឹងឯងចឹងហើយយ៉ាងទៀត អំបញ្ញមិញហៅថាកម្មស្កតាញាណណាបញ្ញាញាណហ្នឹងគឺយើងបានដឹងសត្វលោកប្រតិតាមកម្មហើយមួយទៀតគឺថាយថាភូតញាណគឺមានវិបស្សនា ដឹងថាសង្ខារធัวវាត្រឹមត្រូវទៅតាមបច្ច័យនឹងឯងអានេះការដែលយើងមកអប់រំបញ្ញាដល់ទៅយើង ដឹងរឿងរ៉ាវក្នុងជីវិតរបស់យើងអញ្ចឹងទៅយើងវាអត់មានទទួលយកមកភ័យព្រួយបារម្ភកើតទុក្ខ មិនដឹងយ៉ាងម៉េចទេឲ្យធូបបន់ស្រន់ បួងសួងឲ្យអញ្ចេះឲ្យអញ្ចោះអីវាអត់មានបញ្ហាហ្នឹងទេទេព្រោះបញ្ហាអ្វីអ្វីក៏ជាសច្ចធម៌មានការពិតនៅក្នុងនឹងដែលធ្វើឲ្យយើងសោកចិត្តជាមួយនឹងការពិតតែកាលណាយើងសោកចិត្តវាអត់មានអីជាបញ្ហាទេព្រោះបញ្ហាត្រូវដោះត្រង់ដែលយើងសោកចិត្តនឹងឯង ណាដែលដែលយើងហៅថាបញ្ហាមកពីយើងកើតទុកមកពីយើងតោមនោះមកពីយើងបន្ទុះមកពីយើងតោះបានយើងចាត់ទុកថាវាជាបញ្ហាដែលយើងត្រូវដោះស្រាយបញ្ហាវាដូចថា មានបញ្ហាសំណួរសួរអាហ្នឹងវាត្រូវមានការដោះស្រាយមានការឆ្លើយអាហ្នឹងហៅបញ្ហាអញ្ចឹងណាអាយ៉ាងណាមិញបញ្ហាក្នុងជីវិតនេះវាសម្រាប់យើងដោះស្រាយដោះស្រាយកុំឲ្យវាយ៉ាងហ្នឹងកុំឲ្យវាយ៉ាងហ្នឹងវាអញ្ចឹងយើងត្រូវដោះស្រាយធម្មតាដូចថាយើងជួយមើលគ្នាភរិយាស្វាមី ជួយប្រាប់គ្នាជួយនិយាយគ្នា ជួយនាំគ្នាធ្វើបន់ធ្វើទានអីអីហ្នឹងយើង ដោះស្រាយតាមហ្នឹងដោយក្តីអត់ធន់ចឹងទៅដោយមេត្តាករណាទៅ ដោយសន្តោសប្រុសប្រណីអធិស្ស្រ័យឲ្យអភ័យទៅអាហ្នឹងគឺថាដោយគុណធម៌ដំណោះដោះស្រាយទៅដោយគុណធម៌ប៉ុន្តែនេះម្យ៉ាងទៀតគឺ ដំណោះដោះស្រាយដោយបញ្ញាញាណទៀតដែលយើងយល់ដឹងអ្វីៗហ្នឹងវាដូចជាថាកូនប្រព្រឹត្តដូចថា មិនតាមដំបូលមានមេដាបិតាទេហើយអញ្ចឹងយើងយើងដោះស្រាយដោយគុណធម៌ទូ មានព្រានប្រដៅអញ្ចឹងទៅចឹងហ្នឹងឯងហើយកូននឹងទទួលអកុសលវិបាកយ៉ាងម៉េចយ៉ាងម៉េចក៏យើងដោះស្រាយដោយឧបេក្ខាញាណត្រង់ដែលថា សត្វលោកវាមានកម្មជារបស់ខ្លួនអញ្ចឹងអ្វីដែលយើងត្រូវធ្វើជាមួយកូន មេត្តាករុណាមុទិតាសន្តោសប្រុសប្រណីអធិស្ឋ័យជួយចិញ្ចឹមបីបាច់មើលថែអីយើងដោះស្រាយតាមនឹងរួចរាល់ហើយប៉ុន្តែអាត្រង់ដែលសត្វលោកព្រឹត្តទៅតាមកម្មអានឹងវាអត់មាននៅលើសមត្ថភាពរបស់យើងទេវាជារឿងរបស់ជីវិតមួយអង្គមួយអង្គម្នាក់ម្នាក់ណាមួយសង្ខារធัวវាមានជារៀបជាធិមរណៈអីអីទាំងអស់ហ្នឹងអានឹងគឺថា វិបស្សនាញាណដែលកើតឡើងនឹងហៅថាយថាភូតញាណញាណនឹងគឺដឹងថាអ្វីអ្វីវាប្រព្រឹត្តត្រឹមត្រូវទៅតាមបច្ច័យដែលមានសម្រាប់សង្ខារនឹងអញ្ចឹងគឺយើងដោះស្រាយម្យ៉ាងដោយគុណធម៌ម្យ៉ាងដោយការដែលយើងមិនចាប់មិនប្រកាន់ ហ្នឹងឯងអាការដែលយើងដោះស្រាយដោយការមិនចាប់មិនប្រកម្មហ្នឹងអាហ្នឹងតួបញ្ញាទេមិនចាប់មិនប្រកម្មបានដូចថាអ្វីអ្វីប្រទៅជាការពិតស្រាច់ស្រាប់នៅក្នុងអ្វីអ្វីហ្នឹងហើយហ្នឹងឯងអញ្ចឹងគឺជាការដោះស្រាយខាងក្នុងដែលមិនកើតទុកដល់ទៅអត់កើតទុកអ្វីអ្វីយើងអត់ចាត់ទុកថា ជាបញ្ហាដែលសម្រាប់ឲ្យយើងភ័យព្រួយខ្លាច អីអីទៅទេតែរហូតដល់ទៅវិបស្សនាញាណមមតំទៅបានដឹងថាអ្វីអ្វីក្នុងជីវិតរបស់យើងហ្នឹងវាអត់មានយើងអ្នកសាងមកអញ្ចឹងវាត្រូវរួចបញ្ហាហ្នឹងទៅតែម្ដងហ្នឹងហើយយើងត្រូវអប់រំឲ្យបានបញ្ញាយល់ដឹងការពិតអ្វីអ្វីគឺវាជាការពិតស្រាប់ហើយអត់មានរត់ ទៅណាទេនៅតែថាឲ្យពុទ្ធបរិស័ទយើងបានចេះដឹងមិន មិនចេះតែនៅចាប់យកមកធ្វើជាតួខ្លួនយើងហើយខ្លួនយើងនឹងជាស្អីជាស្អីជាស្អីប្រកែប្រកាន់គ្នាទៅទេតាំងពីចុងសក់ចុះមកដល់បាតជើងបាតជើងឡើងមកនឹងរូបរាងស្អីទាំងអស់នឹងមុខមាត់នឹងគ្រាន់តែសន្មត់ព្រះអង្គព្រះអង្គម្នាក់ម្នាក់ទេតែបញ្ញាញាណកើតឡើងអត់ចាប់យកមកធ្វើជាអត្តាតួខ្លួនទេរូបធាតុនាមធាតុហ្នឹងណាហ្នឹងឯងអាចចាប់យកមកធ្វើជាខ្លួនយើងរបៀបដូចបដាចារាទៅយកដុំឈើមកធ្វើកូនអញ្ចឹងរបៀបអញ្ចឹងទេវាវែងណាវិកលចរិតទៅ ហើយអញ្ចឹងកាន់យ៉ាងណាមិញគឺអត្តភាពបញ្ញខណ្ឌហ្នឹងដូចដុំឈើអញ្ចឹងប៉ុន្តែអវិជ្ជាដែលមិនដឹងនេះចាប់យកមកធ្វើជាតួខ្លួនយើងនេះរវល់ខ្វល់ ចាំបីបាច់មើលថែប្រកែប្រកម្មហួងហែងហ្នឹងខ្វល់ឯងឯងអញ្ចឹងណាទេបើមិនបានចាប់ប្រកម្មទេទៅអត់មានកង្វល់ទាំងអស់ហ្នឹងហើយក៏អត់មានការតាក់តែងនៅអភិសង្ខារដែរកម្មភពនិងបណ្ណប្រភពហ្នឹងមិនបានកើតឡើងព្រោះសមុច្ឆេតបហាណៈដោយសោតាបត្តមៈជាដើមហ្នឹងជានិរោធសច្ចជាសម្បត្តិរបស់ព្រះអរិយបុគ្គលរៀងរៀងព្រះអង្គដែលសម័យកាលនេះក៏ជាសម័យលោកកតរៈដែរតែមិនតាន់ហួសកាលសម័យនៃលោកកតរៈទេហើយបើមិនមែនសម្រាប់ពុទ្ធប រិស័ទយើងអ្នកទទួលបត្រៃ3ដកមកសិក្សាបប្រតិបត្តិទេតើសម្រាប់អ្នកណាទៅវិញទៅអញ្ចឹងបានថាយើងបន្ថែមការប្រឹងប្រែងជាយាមតទៅទៀតដើម្បីទទួលយកនៅប្រយោជន៍ដែលព្រះពុទ្ធអង្គត្រាស់ដឹងហើយព្រះអង្គប្រកាសសម្ដែងប្រាប់មកនេះ4អសង្ខៃមួយសែនកាប់ដែលព្រះអង្គបំពេញអភិនិហាបារមីទាំងប្រមាណនោះយកមកចែកយើងតើ មួយអង្គព្រះអង្គនឹងយកមកចែកយើងហើយយើងអត់បានទទួលអានឹងវាខាតមនុស្សទេវតាសម្បើមមកបានទទួលប្រយោជន៍ពីការដែលព្រះអង្គមួយអង្គឯងទ្រង់បំពេញអភិនិហាបារមី ដោយទានយ៉ាងម៉េចខ្លះមើលមើលយើងមិនបានធ្វើដូចព្រះអង្គទេប៉ុន្តែព្រះអង្គធ្វើឲ្យយើងយើងមិនមកទទួលអត់ហើយណាព្រះអង្គលះបង់ជីវិតអីអីសពគ្រប់ដោយបរមត្តបារមីសម្បត្តិណាសិទ្ធិសម្បត្តិស្ដេចចក្រព្រះអង្គលះបង់មកបួស ណាចូលកាន់ភ្នោះសិក្សាត្រួតត្រងបត្រៃ3ដកព្រះអង្គបំពេញឲ្យយើងណាទាំងអស់ហ្នឹងណាហើយឲ្យជាក្លឹមទៀតគឺព្រះអង្គបានត្រាស់ជា ពុទ្ធពិតប្រកបហើយប្រកាសសម្ដែងពធัวជាក្លឹមសារជាប្រយោជន៍ឲ្យស្រាប់ស្រាប់ទៀតជាផលសម្រេចនៃការបំពេញអភិនិហាបារមីអស់កាលដល់យូរអង្វែងមកនេះ ចឹងបានថារបស់ដែលយើងមកទទួល ស្រាប់ស្រាប់យើងអត់មកទទួលនេះអាហ្នឹងគឺខាតហើយចឹងយើងនិយាយថាខាតអញ្ចឹងយើងត្រូវតែទទួលចំណែកហ្នឹងព្រោះសប្ងៃនៅមានបត្រៃ3ដកអត្តកថាហ្នឹងដែលយើងមកទទួល មរតកអំពីព្រះពុទ្ធអង្គដែលកុំឲ្យខានទោះជាយ៉ាងណាយ៉ាងណាគឺថាកម្មសិកតាញាណហើយនឹងយថាភូតញាណសម្រាប់ពុទ្ធបរិស័ទយើងឲ្យបានដឹងថាសត្វលោកបងប្អូនកូនចៅណានាណាប្រព្រឹត្តទៅតាមកម្មរឿងអី ដែលអ្នករតីធ្វើអីនិយាយអីហ្នឹងគឺថារបស់ខ្លះយើងយកមកនាំឲ្យធ្ងន់ដូចថាធ្ងន់ខួរក្បាលសម្រាប់គិតអីអីចឹងទៅ គឺយើងមិនចាំបាច់ទទួលយកមកទេ ដោយសារយើងដឹងថា អ្នកម្នាក់វាចិត្តតែមានចិត្តគំនិតផ្សេងផ្សេងត្រូវនិយាយអីត្រូវធ្វើអីអីអីចឹងយើងមិនមានសិទ្ធអីទៅហាមទៅខាត់ទេព្រោះវាមានឧបនិស្សយបច្ច័យនៅក្នុងមនុស្សម្នាក់ម្នាក់ហ្នឹងចឹងដល់យើងយល់ចឹងទៅយើងអត់លំបាកយកមកគិតកាត់ទុកអីទេប៉ុន្តែរឿងខ្លះយើងយកមកដើម្បីបានជាប្រយោជន៍ទាំងដូចថាសេចក្តីល្អរបស់អ្នកអតីយើងទទួលយកមកដើម្បីប្រព្រឹត្តបរិបត្តិតាមចឹងទៅចឹងហើយបើថារឿងមិនល្អទេយើងយកមកដើម្បីថា ប្រយ័ត្នប្រយែងកុំដើរផ្លូវហ្នឹងកុំប្រព្រឹត្តអញ្ចឹងដូចអ្នកដតីអញ្ចឹងទៅអាហ្នឹងគឺថាវាបានប្រយោជន៍វាចម្រើននៅគុណអញ្ចឹងសូមឲ្យពុទ្ធបរិស័ទយើងឆ្លាតនៅក្នុងជីវិតតទៅអញ្ចឹងសូមអនុមោទនា